ហើយលោកប្រកាសវាមានអអប្រកាសអឺមនីរងសីនេប៉ាល់អង្គបាលសិកាភួសភួនសេពីញាតងសាហរេអង្គបាលនុយេមពីញាតងសាហរេអឺបងគឺសំណាពីញាតងសាហរេបងកែវី ពុទ្ធសូត្រទាំងអស់បាន6លាន500ពាន់អង្គអានោះព្រះទេអង្គការនៃបានបាន6លាន500ពាន់អង្គរបស់ព្រះអង្គមួយពីរគឺបរិស័ទក៏មិនបានឲ្យដឹងឈ្មោះថាធម៌នេះបរិស័ទរបស់គ្រូនាមព្រះគ្រូនាមសមានវត្ត យើងដាក់ការបរិស័ទរបស់គ្រូសំណំគឺមានបច្ច័យចំនួន3លាន500បាតអង្គដល់អង្គអង្គកថាទី3ឡើងទេជូណានៅសាហារដ្ឋដែលផ្ញើមកដល់លោកគ្រូព្រះនាមហេតុ គ្រួសារបណ្ឌិតតាចារ្យនាមសំណាងបរិយានាមយងនៅឯភូមិព្រើនឹងក៏ថាបានមានបច្ច័យចំនួន1លានដុល្លារប្រតាំងលោកគ្រូបណ្ឌិតនាមយងដែលនៅឯសហរដ្ឋក៏រួមកសលចំនួន100ដុល្លារអង្គមួយទៀតគឺអង្គ សូមដល់កាន់តិចស្រាប់ខ្ញុំបាទនឹងប្រកាសនឹងប្រកាសអស់តែម្ដងអស់ហើយក្រោយតាមជានាមឡើងអង្គថានាមមានឡើងដល់ដល់ដល់ដល់អង្គមួយទៀតគឺអង្គរបស់អង្គការសិកានាមសៀនអង្គរបស់អង្គការសិកានាមសៀនគឺមានតែមួយចំនួនប្រែប្រាប់រួមទាំងអង្គ2900 2900បានអង្គក្នុងនោះប្រភេទប្រាភិកៈ dua pilihan tergoda ពីដើមនិងធ្វើប្រការឲ្យខ្លះអំពីឈើមួយគូប្រាក់សម្រាប់ពណ៌គឺមាន5រៀលដុល្លារមើលមិនសំស្បត្រៃ1លានដុល្លារហើយក្នុងនោះមានបងប្អូនកូនចៅដែលចូលរួមកសាលគឺមានលោកពូនាងតនអ្នកនាងនាងគ្រឿនដែលរកជាប្អូនកូនកសាល450ដុល្លារ punya phương phương sông dân đặt đầu chiếc bốn rộp là sai bay rồi phản tống chào ly nè bà bà nóng rộp là rồi phản tống chào nát tạm rồi phản tống chào sông phi anh chào su sông phi chào su sông phi người rồi phản tống à ចៅមន្ត្រី105អង្គចៅចម្រុង105អង្គកុមារាភូមិ105អង្គកុមារាថាវី105អង្គអាចៅប្រុសស្រីចំការរួមទាំងអស់បាន1លាន505អង្គនេះគឺជាសភារបស់តំតំគ្រួសារអាសាសនាមជឿនឧបាសិកានាមជួងចឹងចំណែកដែលខ្ញុំបានបានទទួលជំពរនេះមានប្រមាណប៉ុណ្ណឹង ហើយដោយកុសលចេតនាញាតិញោមសាធុសពរបស់ទាំងឡាយថាក្នុងក្នុងយតិកានេះខ្ញុំប្រកាសថាបាទដើម្បីឲ្យណារបស់កាវេលាអាទីមួយគឺទំពោកដូច្នេះសូមគោរពអញ្ជើញញាតិញោមដើម្បីចាំស្ដាប់នៅពុទ្ធនាមបកតិនាមដែលខ្ញុំប្រកាសថាក្នុងបាបដែលណាជួន តែមិនមិនបានខ្ញុំប្រកាសសូមនមស្ការចំពោះប្រជុំ3នៃព្រះរដ្ឋដោយសេចក្តីគោរពបន្តមកសូមធ្វើពិវន្តនកិច្ចក្រាបថ្វាយបង្គំចំពោះប្រតិប្រគុណនៃព្រះចៅវត្តការព្រមទាំងប្រគុណនៃម្ចាស់អំពីខ្ញុំប្រកាសណាបន្តមកសូមគោរពញាតិញោមមេត្តានិងបងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីបំពេញធនធាននៅវត្តពុទ្ធរោសំពោនៅថ្ងៃនេះអំពីខ្ញុំប្រកាសណាផងដែរ ដូច្នេះបបរពីវិញ្ញាអឡង្កោក្នុងកណ្ដាសូមអានុវត្តនាមបតិញាមរបស់វេទិកាលោកពុទ្ធរបស់តោគឺមួយអាបណ្ឌិតសំភារ200ប៉ានអាពីបណ្ឌិតកងខឹង200ប៉ាន3លោកតាជុកយេស៊ូវ200ប៉ាន4បណ្ឌិតសានយឺ200ប៉ាន ប្រាណនំរៀនធី150ពាន់6លោកតាសយយាយថន200ពាន់7បងហ៊ុនម៉ោហ៊ុនស៊ូន200ពាន់8បណ្ឌិតសៀពន200ពាន់9យាយផា200ពាន់10លោកតាសៀពួន150ពាន់ 11យុវណ្ណាម100ពាន់12បណ្ឌិតថៃលំនី100ពាន់13កញ្ញាមន្ថា100ពាន់14ថាភាព200ពាន់15លោកគ្រូរ៉េនសើ500ពាន់16សិនចាញ់200ពាន់ 17បណ្ឌិតហៀងស៊ុយ200ប៉ាន់18រែមចាន់200ប៉ាន់19ហ៊ុនជាង100ប៉ាន់20សេផ100ប៉ាន់21ទេនុក100ប៉ាន់22ផាន់យើង100ប៉ាន់23 à, siêng yên đi rồi toán à, một thay buồn đi sưng à, đi rồi toán đọc mà một thay pram à, thần đi rồi toán à, một thay pram muôi bằng đất xuân đi rồi toán à, cô ma la ท่องพุกมาราพุกห้าสิบสองกกมาราล็อกห้าสิบสองกกมาราวันวิญีห้าสิบสองกกมาราท่านห้าสิบสองกกมาราสุารีห้าสิบสองกกมาราดาวินห้าสิบสองกกมารานารูห้าสิบสอง กัญยาคาเซียปีรอยปอนบรรดาพิยาปีรอยปอนบรรดาสวนบ๊กปีรอยปอนบังลำพันปีรอยปอนพรนาปีรอยปอนเพื่อนเลี้ยงปีรอยปอนแยนเที่ยงปีรอยปอน chơi xia vì rồi toán à nhà đi đó vì rồi toán niên nhiên vì rồi toán trường xia à trường xia vì rồi toán à từng នៅខាងជំនុំយ៉ាងជំនុំយ៉ាងអា200ប៉នអាឡាំងនឹង100ប៉នកងសុខ200ប៉នកញ្ញាសេត100ប៉នកុមារាធីងា100ប៉នកុមារាធីរា100ប៉ន Ganyapun Ganyapun Haumum Hasipon Hayawan Ki Hasipon Komalai Sukwisa Hasipon Kumara Sengwinam Hasipon Komara Dangwi Hasipon Komara Jamnyadara สปอนโกมาไรเกหฮาสปอนโกมารา คิมลองสามสปอนโกมาไรคิมฮวงฮาสามสปอนโกมาราวันเกียงฮาสปอนโกมาไรพุทรางฮาสปอนเจือนสุวีปีรอยปอน កុមារីភារីអបការមួយដើមគឺប្រាក់ចំនួន630ពាន់កុមារីវិញ្ញា100ពាន់កុមារាមុនវង100ពាន់អានារីសមេត50ពាន់អាមុនយើង50ពាន់អាយេនយូ150ពាន់អាយេផាន់ លោកតាព្រះនាងគៀងក៏មាននិធិរាថ្លាយល់ជាអង្គការលើទីជើងមានទឹកប្រាក់ចំនួន200បាងដូច្នេះវេនដល់អង្គោកដែលបានញាតិញោមលេខតាមានមានបងប្អូនទាំងអស់ដែលបានមានសទ្ធារួមចូលជាអង្គការក្នុងប្រការមួយដើមនេះមានទឹកប្រាក់រួមទាំងអស់បានចំនួន10លានបាទ បានជំនុំដល់គ្នាហើយដូច្នេះខ្ញុំប្រកាសអាននឹងបញ្ចប់សូមទិដ្ឋផលកុសលជូនទៅដល់អាញាតិញោមព្រមទាំងបងប្អូនកូនស្រីចៅចៅទាំងអស់ដែលមានសទ្ធាច្រើនខ្លាំងសូមឲ្យព្រមបបតាយកលែងនឹងកំណត់ជោគកំណត់ជ័យស្រីមង្គលពុទ្ធបរិស័ទគ្រប់ប្រការកុំឲ្យមានជំនួយជឿស្ដាប់ពីអ្នកៀបៀបៀបមានដល់រូបរាងកាយសូមជាសាស្ត្របាយកម្មប្រទេសនេះតទៅ ជាពិសេសសូមឲ្យពលបាបតាជាប់តែនឹងពុទ្ធពរយន្តប្រការគឺអាយុវណ្ណៈសក្កបលាសម្បត្តិ3គឺសម្បត្តិមនុស្សទេវតាប្រាណិទានដើម្បីប្រែក្លាយទៅជាប្រការណាមតីឲ្យសូមអនុមោទនាជាបន្ថងខ្ញុំបកាឡាខ្ញុំបាទសូមប្រាប់ថ្វាយបង្គំនមស្ការចំពោះពុទ្ធលើនៃប្រតនត្រ័យនៃសេចក្ដីគ្រប់បន្តមកសូមប្រាប់ថ្វាយបង្គំព្រះមហាទេវកោតការមន្តដោយព្រះពុទ្ធសិក្សាកម្មការ យល់ថាពុទ្ធបរិស័ទចូលរួមដោយសេចក្តីគោរពនិងសេចក្តីអាអំពីក្នុងការដាក់បាតដើម្បីខ្ញុំប្រត់ប្រើឱកាសនេះពិធីនេះដើម្បីសំដីនៅក្នុងវេទពុទ្ធូដូចតទៅនេះមួយបងសេសា240ពាន់បងសៀង240ពាន់បងសពនឹង240ពាន់មានរុកយា 250ពាន់អ៊ីសយ230ពាន់បងធំឈរ230ពាន់បងសាឈៀង230ពាន់បងភីកេង230ពាន់បងហនវី230ពាន់បងថាស230ពាន់ Bang Sang Sebuah, Bang Tuk, Sang Sebuah, Sina, Sinanga, Sang Sebuah, Rambi, muroi, Sang Sebuah, Wong Hinggung, piroi Sang Sebuah, Hambung, piroi Sang Sebuah, sirai, piroi Sang Sebuah, Wong Wangun, Sang Sebuah, សន្ធី230ពាន់ថុយធី200ពាន់យេស៊ី230ពាន់សាស្ថាន230ពាន់ពើស្គុន230ពាន់តាកាពើ230ពាន់សៀសេ130ពាន់បងស្រួនបងស្រួនជួង230ពាន់ សូមសាក100ពាន់បងសូមស្រួន230ពាន់យយឿង230ពាន់ហេតុអុក230ពាន់តោហាង100ពាន់វៀតណាមចូលច្បាស់ស្រឿនគួន220ពាន់តាសែន100ពាន់គ្រូទេជួយ230ពាន់ ទួងសាក50ពាន់ហូលី230ពាន់សួនសឹង230ពាន់សិនសិនស្រី230ពាន់សូតង150ពាន់ខឿងចន្ទា150ពាន់របងសេ230ពាន់ជឹកលេ230ពាន់ นี่รีเทห้าสปอร์กุมาบนห้าสปอร์กุมาคกอห้าสปอร์อยู่วันไทยมรอยปอรอยู่วันต้องห้าสปอร์กุมาคุมดงคุมดง กุมารเรีง่าห้าสับสองกุมารเรียืห้าสับสองกุมารยุกยี่ห้าสับสองกุมารเท้าห้าสับสองกุมารทูห้าสับสองกุมารลงหายดำห้าสับสองกุมารเรีนิดลาห้าสับสองกุมารเรีพุ่งสี่สับสอง nagdaglang. Kumasa có po ito. Kumasa dapo. Uh, con niya na ang meropon. Uh, kumari có hasapon. Kumari nhiệt nguyên hà sập phó cô mà đây bất ngăn hà sập phó cô mà យ៉ាងនេះ52កុមារីវណ្ណី52ប្រាក់ទេទូកស្រូបទាំងអស់បាន8លាន980សតអីបាន8លាន980សតហើយប្រាក់របស់បាន1លាន30សត មកលៀង30ផងហើយលោកបកាហ៊ីនអអបកាអឺមនីរងសីនេប៉ាអបាសិកាភូភួនសិពីលៀងកំសារអរិកអបានុយេមពីលៀងកំសារអរិកអឺបងអឺសំណាពីលៀងកំសារអរិក បង្កើនវា500ពាន់អាទូកស្រូបទាំងអស់បាន6លាន500ពាន់អង្គអានោះព្រះទេវអង្គតាមេបាបាន6លាន500ពាន់អង្គហើយដូច្នេះខ្ញុំផ្ដល់ថាខ្ញុំបានមានអ្វីជាជួនមេតាពុទ្ធបរិស័ទព្រមទាំងប្រាក់គ្រូទេសិកាព្រមទាំងបណ្ដាលណាក្នុងអង្គទេមានតែ រៀបហើយទាំង10ប្រសាសឡើងវងសួងដោយពុទ្ធបំប្រតនជាវត្ថុស័ក្តិសិទ្ធិក្នុងលោកជាអរិយយ៉ាងនេះសូមហើយយេតាជួបតោះបតាកោពុទ្ធបរទាំងឡាយមួយបណ្ដាគឺអាយុវណ្ណៈសាសនាប្រឡាសម្រាប់ទាំងឡាយ3មនុស្សទេវតានិងប្រាណិពានដើម្បីក្នុងទៀតឡើយហោនៅវិញ្ញាណក្ខន្ធនិងប្រវិញ្ញាណក្ខន្ធនៃពុទ្ធបរិកាសសម្បណានិងពុទ្ធបរិការ ន់កតនវិរនៃវត្តពុទ្ធសពរបស់បងយើងអឺដូច្នេះខ្ញុំបានក្រងឡើងក្នុងឱកាសនេះគឺតំណាងឲ្យគណៈអាដាមពិបាវត្តក៏មានមោទនចិត្តយ៉ាងក្រៃលែងបំផុតចំពោះសម្ដានចិត្តនៃវិជាតាពជាពុទ្ធបរិស័ទតែជាអ្នកអនុពុទ្ធសាសនាជំនឿជឿជាក់នៃផលរបស់កម្មកម្មនៃផលរបស់ផងយើងបាទបុគ្គលណា សំពោរបស់បងយើងកំពុងប្រព្រឹត្តដល់ពិធីបុណ្យអាហៅថាកតញ្ញទានដើម្បីវេប្រកេតទៅដល់ពិគុសសពដែលកំចាប់រសាររយៈកាល3ខែក្នុងសេនាវត្តរបស់បងយើងអឺដូច្នេះតាមឱកាសនេះតបីមិនមានជាតថាជាម្ចាស់ធានអាធัวទៅដល់ការដង្ហែហំកពិតម៉ែប៉ុន្តែក្នុងឱកាសនេះមានកតន្ត្រៃបានតាម គ្រូស្នាចារ្យប្រចាំក៏ដូចជាវេទទាំងអស់ចំនួន9កថាត្រៃនិយាយតាមពុទ្ធបរិស័ទក្នុងនោះដូចជាកថាវេរបស់លោកគ្រូចារ្យអ្នកសិទ្ធមានទេយិកានាមនៅជាម្ចាស់កថាគ្រូស្នាចារ្យនិយាយថាទេយិកានាមនៅក៏តាមមិត្តជាតពលកសិករតបបីខ្លួនជាដាក់មែនដល់ចាចាកថា ងាប់មេងាប់ងាប់តាកុំឲ្យងាប់មេចង់លឹកឡើងលេខមកធ្វើចិត្តតាដូចជាតបីកឹកទីណាស់កំថាថ្ងៃប៉ុន្តែកឹកគ្រប់គ្រងបានទូនចៅទាំងអស់មានសទ្ធាចាខ្លះបឋម 2019ឆ្នាំនេះក៏ធ្វើកណ្ដាលក្រៃនេះយាយតាគួរសរសើរដែរនេះចំណេញទី2ចំណេញទី3ដូចជាយាយតាពុកបានសក្ដភូមិសំដងជាយឹកដោយសក្ដធម្មរបស់ពុទ្ធសង្គមរបស់ផងយើងតាមអំពីផ្សេងតាមសន្តានទៀតមានប្រវៀមមកសាលាសម្ភារៈគ្រប់បែបសពជានេះហៅថាសំដងនិយាយរួមនិយាយដល់ឡើងដូចជាសង្គមគ្រួសាររបស់ លោកជ័យនឹងតង់ដំណើរដល់នោះមានគុណចៅណាដូចជាក្មួយនឹងជ័យក្មួយនឹងកែក៏បានអឺរួមបងប្អូនទាំងអស់ព្រមទាំងបងប្អូននៅសហរដ្ឋអាមេរិកក៏បានចូលរួមបច្ច័យបោកកម្មក្នុងអង្គធិបតេយ្យរបស់ផងយើងដែរហើយចំណុចទៀតដូចជាបញ្ញត្តិធម្មរបស់ទេយិកានាមនៅអើទេយិកានាមនឿងសមាសធាធ្វើក្នុងឱកាសនេះព្រមទាំងប្រតិបត្តិធននាមខេត្ត ក៏បាននៅកថាថាសាឡានផងតាមលោកគ្រូនាមអសន្តានរបស់លោកគ្រូនាមយកនៅព្រឹងក៏មានថាធ្វើកិច្ចកថាថាទៀតត្រៃចំពោះវត្តយើងដែរព្រមតាមលោកគ្រូនាមយកនៅវត្តកទៅលោកគ្រូនាមយកសមនភូមិសម្បត្តិបាត់ក៏ប្រឡាណាពុទ្ធកស័តមកធ្វើកថាចំពោះវត្តយើងដែរតបីធ្វើទៅតាមកថាប្រាវវិន័យពុទ្ធមានេះឆ្នាំក្រោ ហៀងហើយសម្រាប់ប្រសងក្រៅក្រោបន្តិចបន្តួចសម្រាប់សភាជ្រះខ្លះអាចធ្វើកថាមួយបាន ធៀសទៅតាមគេហៅឋានរបស់រៀបរៀងខ្លួនដើម្បីរោគអានមោតមានក្នុងកថាអឺនៃវត្តអូទីវត្តអូសម្បូររបស់ផងយើងនិយាយតាមនឹងស្រាប់ថាកថាហ្នឹងមិនមែនស្នប់ធ្វើទេនិយាយតាគេហៅថាកលធានគឺទៀងចំនួន29 សិនជាយើងរួចខ្លួនដល់ជំងឺកូវីដបើមិននៅយាយតាមានសមត្ថភាពអាចគិតនឹងធ្វើបានជាឆ្នាំក្រោយណាដូច្នេះក្នុងឱកាសនេះខ្ញុំបានដំណើរមកគណៈកម្មការប្រជាពុទ្ធបរិស័ទមានមោទនចិត្តយ៉ាងក្រៃលែងចំពោះយាយតាប្រជាពុទ្ធបរិស័ទគ្រប់ចិត្តទៅលើតាំងអំពីយាយតាមាននេះខាងវៀតណាមក៏បានរួមបច្ច័យដូចជាអតីតកថាក៏ចូលរួមក្នុងឱកាសនេះ ចាំក្នុងព្រះពុទ្ធសាសនាដើម្បីយកបច្ច័យចំណាយរបស់ទានដើម្បីជាកំណត់ដល់ទៅដល់អាណាគតជាតិដូច្នេះក្នុងឱកាសនេះខ្ញុំប្រកាសថាក៏មានបទទុកអ្វីដើម្បីតបស្នងក្រុមសភានៃលោកនេះលោកតាបានប្រសំនៅថាថាព្រមជួបចំពោះពីទី3នៃបរិបទណាដោយភាពតាសាទោយាយតាមានសម្ដេចចិត្តសភាអាសកលឡាយណែបាននាំទុនធានមកចាត់ចែងក្នុងពិធីបណ្ឌិតធនធានអសភាយើងខ្ញុំតាមតែ សពសោះមានតែសន់លើខាងថាបួងសួងគុណត្រៃរតន៍ទាំងគ្រប់គ្រប់ទាំងអស់ទេវតាទាំងឡាយមានសោះចន្លោះនៅនៃសីសម្បត្តិគ្រប់សិលាជួយបីមកក្នុងថាកបកតែរក្សាលោកយាយលោកតាមាននេះគ្រប់ប្រទេសដល់ជាចូលចូលឲ្យកបប្រទេសចាំដល់សុខរស់ស្ដីស្ដីផាត់ផាត់មករកជុំសពអាសត្វខាងក្រៅកុំឲ្យមានស្ថានភាពខាងក្រៅសុខសត្វសេចក្តីរំបាកក្នុងវិជ្ជាចប់សូមកុំឲ្យមានសេចក្តីប្រកាសទុក្ខាហើយលោកយាយលោកតាមានបំណងបងប្អូនថាសូមឲ្យសុខសាន្ត អំពើណាកិច្ចការសត្វអំពើណាក៏បីសេដ្ឋកិច្ចក្តីក៏ដូចជាការពារវេលាក្តីក៏សូមឲ្យយាយតាសម្រេចដូចជាក្តីប្រាថ្នាហើយសូមឲ្យសម្រេចក្នុងពុទ្ធបរិបួនប្រការគឺអាយុវណ្ណៈសុខ